and the ទី3វ៉ាវស្អាតមែនពុកអានេះជាសត្វអីគេពុកវាគឺជាសត្វព្រាបហើយមានន័យណាកូនណែចាំពុកបញ្យល់កូននេះដុំកង់នេះព្រាបដូចជាជីវិតអញ្ចឹងវាវិលទៅមុខរហូត ហើយវាជួបឧបសគ្គច្រើនណាស់ដូច្នេះហើយវាត្រូវការពន្លឺទៀននៅខាងលើនេះដើម្បីបំភ្លឺផ្លូវពន្លឺទៀននេះប្រៀបដូចជាបញ្ញាអញ្ចឹង ហើយជីវិតរបស់យើងណាគឺត្រូវការបញ្ញាហើយដូចជាសត្វព្រាបនេះចឹងដែរគឺតំណាងឲ្យសន្តិភាព មិត្តភាពនិងសាមគ្គីភាពនេះហើយគឺជាអ្វីដែលជីវិតយើងត្រូវការជាចាំបាច់កូនចាំបានទេកូនចាំ តោងយើងទៀតអូវ៉ាវអត់ទៀតអូវាខ្លាំងទៀតទៀតអូបងសុំលេងបានទេណាណាចាំបបោបងសុំលេងសិនវ៉ាវលុយមែនតើតូចជាងបងយើងលុយពវល់លុយមានសិតចាំនៅលើនឹងទៀតវ៉ាវតែលុយជាងបងពួកយើងទៀតមានភ្លើងហើយមានចាក់នៅលើទៀតវ៉ាវពិតជាល្អមែន ម៉េចចឹងបានខំស្នៃពីសម្រាមឲ្យអូយបងសម្រាមហ្នឹងថោកសោះហ្នឹងសម្រាមមែនតែបងខ្ញុំមានលក់នៅសាយបងឯងមានលក់នៅសាវ៉ាវស្អាតណាស់ពុកពុកពុកឲ្យបានមានណាពុកគឺពុកបានវាមកពីកន្លែងសម្រាមយកមកកែឆ្នៃណាកូនសម្រាមហ្នឹងកូនចូលកូនចាំណាតម្លៃគ្រប់យ៉ាង ថិតនៅលើគំនិតកែច្នៃនិងក្តីស្រឡាញ់